ជំរាបសួរលោកគ្រូសួស្តីអ្នកទាំងអស់គ្នា គឺថ្ងៃនេះក្រុមទី2នឹងមក present អំពី chapter 2 sales strategy ខ្ញុំឈ្មោះគឹមជូជាដំបូងគឺយើងនិយាយពី content សិន content មាន6គឺទី1 sales and marketing planning ទី2 planning process ទី3 establishing marketing plan ទី4 the place of selling in the marketing plan ទី5 conclusion ទី6 discussing question ដែលយើងនឹងនិយាយនៅសប្តាហ៍ក្រោយចូលមកដល់ចំណុច learning objective អញ្ចឹងបន្ទាប់ពីបានសិក្សា chapter នឹងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចយល់ដឹងអំពីភាពខុសគ្នារវាង sales ហើយនិង marketing strategy ចំណុចទី2គឺបែងចែករវាង objective strategy ហើយនិង tactic ចំណុចទី3គឺយល់ដឹងពី key concept មួយចំនួន ដែល fit ជាមួយនឹង marketing planning process ទី4គឺ បានស្គាល់នៅ Component Part of Communication មិនអញ្ចឹងចំណុចទី1នេះគឺ Sales and Marketing Planning ដែលភាពខុសគ្នារវាងអឺ Sales Planning ហើយនិង Marketing Planning ហ្នឹងគឺខ្ញុំសូមលើកឡើងយកមួយចំណុចគឺគោលដៅអញ្ចឹង marketing plan គឺមានគោលបំណងធ្វើយ៉ាងណា ផ្ដល់ព័ត៌មានទាក់ទងនឹងផលិតផលឬក៏សេវាកម្មឲ្យទៅអតិថិជនឲ្យបានស្គាល់ពី brand និងអត្ថប្រយោជន៍មួយចំនួនដែលអតិថិជននឹងទទួលបានអញ្ចឹងការធ្វើផែនការទីផ្សារហ្នឹងគឺធ្វើឡើងដើម្បី support sale ហើយចំពោះ sale planning គឺសំដៅយកការស្វែងរកនូវយុទ្ធសាស្ត្រឬក៏វិធីសាស្ត្រដើម្បីធ្វើម៉េចឲ្យការលក់នឹងកើនឡើងអញ្ចឹង sales team គាត់មានភារកិច្ចគ្រប់គ្រងនិងរក្សាទំនាក់ទំនងជាមួយនឹង prospective customer ហើយធ្វើយ៉ាងណាឲ្យពួកគាត់ឈានទៅដល់ដំណាក់កាលសម្រាប់ចិត្តទិញដែល prospective customer ហ្នឹងយើងអាចនិយាយថាជា target customer ដែលគាត់ មាន ប្រភពចំណូលហើយ មានលទ្ធភាពក្នុងការសម្រេចចិត្តទិញដោយខ្លួនឯងចូលមកដល់ចំណុចទី2ធំ គឺ the planning process នៅក្នុងរូបភាពនេះគឺជា step of general planning process មួយ ដែលយើង អាចឃើញថា step 1គឺ setting objective យើងត្រូវដឹងថាតើយើងចង់ធ្វើ plan អីគេតបមកធ្វើដើម្បីអីហើយមានអឺគោលដៅអីអញ្ចឹងណាហើយយើងត្រូវព្រៀងលទ្ធផលអឺឲ្យដឹងរំពឹងទុកនៅលទ្ធផលថាវាចេញមកយ៉ាងម៉េចចំពោះ step ទី2អឺយើងត្រូវរៀបចំសកម្មភាពចាំបាច់មួយចំនួនដែលយើងត្រូវធ្វើដើម្បីសម្រេចនៅ objective នឹង អញ្ចឹង step ទី3យើងចាប់ផ្ដើម organizing for action ដែលយើងត្រូវរៀបចំ resource ដើម្បីប្រើពេលដែលយើងត្រូវការយើងត្រូវដឹងថា action ណាដែលយើងត្រូវធ្វើមុនហើយ action ណាដែលយើងត្រូវធ្វើតាមក្រោយចូលមកដល់ចំណុចទី4គឺអនុវត្តអញ្ចឹងយើងយកសកម្មភាពដែលយើងបានរៀបចំនៅ step ទី3ហ្នឹងយកមកធ្វើតាមលំដាប់លំដោយដែលយើងបានរៀបទុករួចមកអញ្ចឹង step ទី5យើងចាប់ផ្ដើមអឺ នៅពេលដែលយើងធ្វើរួចហើយវាប្រកាសជាចេញលទ្ធផលអីមួយមកអីចឹងយើងចាប់ផ្ដើមធ្វើការផ្ទៀងផ្ទាត់លទ្ធផលជាក់ស្ដែងដែលយើងធ្វើបានហ្នឹងជាមួយលទ្ធផលដែលយើងរំពឹងទុកតាំងពី step ទី1មកយើងរំពឹងយើងទៅសេទុកហ្នឹងយើងផ្ទៀងផ្ទាត់មើលថាវាយ៉ាងម៉េចដែរចូលមកដល់ step ទី6គឺ យើង ចាប់ផ្ដើមវាតម្លៃឡើងវិញបើសិនជាយើងខ្វះខាតចំណុចណាយើងត្រូវរៀបចំកែតម្រូវឡើងវិញ ជាទូទៅគឺ plan នីមួយៗគឺខុសគ្នាចំណុចសំខាន់របស់ plan នីមួយៗគឺនៅត្រង់ mission objective strategy ហើយនិង tactic នឹងដែលយើងហៅកាត់ថា MOST អញ្ចឹងដើម្បីឲ្យ plan យើងបដូរពី general ទៅជា specific one យើងត្រូវកំណត់ឲ្យបាននៅ MOST មួយឈុតដែលមានលក្ខណៈ specific ដែរ ចូលមកដល់ចំណុច2.1គឺទំនាក់ទំនងរវាង MOST អញ្ចឹងយើងមានរូបដូចនៅក្នុង slide អញ្ចឹង vision គឺជាគោលដៅរួមដែលក្រុមហ៊ុនត្រូវសម្រេចក្រុមហ៊ុនចង់សម្រេចដល់ពេល mission គឺជា statement ដែលយើងត្រូវធ្វើដើម្បី complete vision អញ្ចឹង statement អាចជា task ឬក៏ជាកាតព្វកិច្ចតូចៗនៅក្នុង mission ដែលយើងត្រូវធ្វើដើម្បីសម្រេចនៅ vision រួមចំពោះ goal វិញគឺជា uh, statement of what you want to achieve some part of mission អញ្ចឹងបានន័យថានៅពេលដែលយើង complete goal មួយបានន័យថាយើង complete តែផ្នែកមួយចំនួនរបស់ mission ដោយសារតែក្នុង mission មួយអាចមាន goal ច្រើនហើយនៅក្នុង goal នឹងទៀតវាអាចមាន objective អឺ2ទៅ3ទៀតហើយ objective មួយមួយនឹងទៀតគឺប្រើយុទ្ធសាស្ត្រហើយនឹងតាក់ទិចជាច្រើនទៀតឥឡូវយើងមកមើល example ខ្ញុំគិតថាវាងាយយល់ទេតែ vision អញ្ចឹងនៅក្នុង vision មួយអាចមាន mission 2ទៅ3តាមហ្នឹងទៅនៅក្នុង slide ហ្នឹងគឺគេដាក់ថា vision គេ គឺគេចង់ខ្លាយជា brand ធំជាងគេនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ2021អញ្ចឹង company ទម្លាក់ mission ទៅឲ្យតាម department នីមួយៗដែលអាច brand ធំជាងគេហ្នឹងគឺត្រូវមាន សាខាច្រើនជាងគេយើងតាក់ទងនឹងផ្នែក finance account អីដែលគេត្រូវលុកលុយលុយកាអីអញ្ចឹងទៅឬក៏ខាង HRM ដែលគេត្រូវលុយលុកបុគ្គលិកឲ្យបាន សមស្រប ការប្រើប្រាស់បុគ្គលិកឲ្យមានប្រសិទ្ធភាពឬក៏អឺ brand ធំជាងគេសម្រាប់យកការវិចខ្ចប់ការផលិតអីចឹងតាក់ទងនឹង production and packaging ដែលត្រូវផលិតផលិតផលឲ្យមានគុណភាពអញ្ចឹង តាក់តងនឹង brand ធំនឹងដែរក៏ខាង sale ខាងនៃប៉ាតំង sale ខាងនៃប៉ាតំង marketing អីក៏ត្រូវលក់ឲ្យបានលុយច្រើនបានចំណូលច្រើនអីអញ្ចឹងដែរទៅអញ្ចឹងទាំងអស់ហ្នឹងគឺសិតតែជាកតាបកិច្ចជា mission ដែល department មួយមួយត្រូវធ្វើ នៅពេលបច្ចុប្បន្នហ្នឹងដើម្បីឈានទៅរក vision គោលដៅរួមនៅថ្ងៃមុខឥឡូវយើងមកមើលទំនាក់ទំនងរវាង MOST នៅក្នុង example ហ្នឹងដែរ យើងយើងលើកឡើងនៅក្នុង department sale ហើយនិង marketing ជាងគាត់ដឹង mission គាត់ហើយជាងគាត់ត្រូវធ្វើម៉េចឲ្យចំនួន prospective customer គាត់នឹងកើនឡើងអញ្ចឹង goal ឬក៏គោលដៅរបស់គាត់នឹងនៅក្នុងនោះគឺខ្ញុំដាក់2អញ្ចឹង A គឺ attract more new customer អញ្ចឹងគាត់ត្រូវធ្វើម៉េចដើម្បី attract បានអញ្ចឹងដោយទាញប្រយោជន៍ពី online អញ្ចឹងទាញតាមណាដែល ជា strategy អញ្ចឹងយើងត្រូវប្រើ digital marketing ហើយទាញរបៀបម៉េចទៀតដែលអារបៀបម៉េចហ្នឹងគឺជា តាក់តិចតែយើងត្រូវប្រើប្រាស់ដូចជា Facebook app អីជាដើមអញ្ចឹងអឺនៅពេលដែលគាត់ចាប់ផ្ដើមទៅសេមកជា step step រហូតមកដល់តាក់តិចហ្នឹងគាត់ចាប់ផ្ដើមធ្វើបញ្ច្រាស់ពីតាក់តិចទៅវិញដោយយើងធ្វើ Facebook app ដោយសារតែយើងមានគោលបំណងចង់ទាញប្រយោជន៍ពី online ហើយគោលដៅរបស់យើងគឺ attract more customer ដោយដែលខ្ញុំបានដាក់នៅ ក្នុង slide ដំបូងអញ្ចឹងគឺយើងមាន vision អញ្ចឹងយើងបានព្រៀងទុក task ឬក៏ statement តាម step មួយមួយនិង តាមពី mission រហូតមកដល់ tactic ហ្នឹងអញ្ចឹងពេលយើងព្រៀងចប់ យើងចាប់ផ្ដើមធ្វើវាគឺយើងធ្វើសកម្មភាពបញ្ច្រាស់ពីតាក់តិចឡើងទៅលើវិញ អញ្ចឹងវាក៏ឲ្យផលតាមដំណាក់កាលអឺពេលដែលយើងធ្វើតាក់តិចសម្រាប់ចាប់ផ្ដើម strategy យើងគោលបំណងអី mission យើងក៏ complete ជារួម គឺ vision យើង complete នៅ ពេលដែល mission របស់ department ផ្សេងទៀតឬក៏ផ្នែកផ្សេងទៀតគេ complete តាមនឹងដែរអញ្ចឹង vision របស់យើងនឹងគឺជោគជ័យហើយចូលមកដល់ចំណុចទី3ធំ គឺ establishing marketing plan ដែលការបង្កើតផែនការទីផ្សារ អញ្ចឹងវាអត់មានវិធីសាស្ត្រជាក់លាក់ណាមួយដែលយើងត្រូវប្រើឬក៏អនុវត្តដើម្បីបង្កើតផែនការទីផ្សារនឹងទេពីព្រោះថាតាមស្ថានភាពទីផ្សារជាក់ស្ដែងហើយស្ថានភាពទីផ្សារវាខុសៗគ្នាអញ្ចឹងវាធ្វើឲ្យផែនការទីផ្សារនីមួយៗហ្នឹងគឺ unique អូឧទាហរណ៍ដូចជាការមុនគឺគេផ្សព្វផ្សាយតាម Facebook តាមមុខគេនៅពេលដែល Instagram ចាប់ផ្ដើមល្បី marketing plan ហ្នឹងវា ប្រែប្រួលទៅតាមបរិបទ ដោយការធ្វើទីផ្សារហ្នឹងបែរទៅ ខាង Instagram វិញអញ្ចឹងទៅប៉ុន្តែឥឡូវហ្នឹងតែឥឡូវហ្នឹងគឺមាន TikTok ហើយដែលគេហៅថា TikTok ហ្នឹងដែលអញ្ចឹងអ្នកទីផ្សារឬក៏អ្នករៀបចំផែនការទីផ្សារគួរតែចេះលេង TikTok ដែរទៅ ដើម្បីសម្របទៅតាម trend ហ្នឹងអីចឹងទៅហ្នឹងហើយអញ្ចឹងវាមាន Facebook ផង Instagram ផងហើយ TikTok ផងហើយនៅ app មួយចំនួនទៀតច្រើនណាស់អញ្ចឹងទៅវាមិនអាច កំណត់បានថាត្រូវតែអឺត្រូវតែរូបមន្តធ្វើផែនការហ្នឹង ដឹងតែអញ្ចឹងអញ្ចឹងឯងអញ្ចឹងវាអត់មានទេ ប៉ុន្តែយ៉ាងណាក្តីការធ្វើ marketing plan ហ្នឹងគឺនៅតែប្រព្រឹត្តទៅតាមលំនាំ3កម្រិតដដែលទេគឺ objective strategy ហើយនិងអឺ tactic ហ្នឹង បើនិយាយសួរស្ដាប់ទៅ គឺដូចឧទាហរណ៍មិញហ្នឹងចឹងគឺពេលឥឡូវហ្នឹងគឺយើង focus ទៅលើ department sales and marketing យើងឯងព្រោះ យើងគិតតែថា objective អីចឹងពពួក vision mission goal អីហ្នឹងគឺយើងຕົកម្ដុំសិនទៅព្រោះអីដែលសំខាន់គឺយើងត្រូវផ្ដោតលើការបង្កើតផែនការទីផ្សារមួយដែលយើងត្រូវចាប់ផ្ដើមពី objective ទៅ ដោយយើងត្រូវដឹងថា objective យើងហ្នឹងគឺ ក្រុមហ៊ុនឲ្យយើងបង្កើតផែនការទីផ្សារហ្នឹងអឺបង្កើតពីអីគេផែនការអីគេដើម្បីអីហើយ strategy ហ្នឹងគឺយើងត្រូវធ្វើម៉េចដើម្បីឲ្យ objective របស់នឹងវាសម្រេចហើយ tactic នឹងនៅក្នុងយុទ្ធសាស្ត្រហ្នឹងតែវាមានសកម្មភាពលំអិតឬក៏សកម្មភាពអីខ្លះដែលយើងត្រូវធ្វើហើយអ្នកណា គេដែលទទួលតួនាទីទៅលើសកម្មភាព មួយមួយហ្នឹងអញ្ចឹងនៅពេលដែលយើងដឹងអាហ្នឹងអស់ហើយ យើងចាប់ផ្ដើមធ្វើទៅ គឺគោលដៅរបស់យើងដែលជា objective ហ្នឹងវាឲ្យផ្លែឲ្យផ្កាតាមនឹងដែរអញ្ចឹងបានន័យថា អឺ mission របស់យើងសម្រាប់ report របស់យើងហ្នឹងគឺ complete ហើយអញ្ចឹងដើម្បី លំអិតចំណុចនីមួយនីមួយមិត្តរួមក្រុមរបស់ខ្ញុំនឹងទទួលតួនាទីបន្តអរគុណជម្រាបសួរលោកគ្រូហើយនិងសិស្ទេមមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំសវណ្ណរាជបន្ទាប់ពីអ្នកទាំងអស់គ្នាបានស្ដាប់គឹមជូគាត់ប្រេសនៅចំណុចខាងលើឥឡូវយើងចូលមកចំណុច A ដែលយើងនិយាយអំពី the key feature of effective marketing objective នៅក្នុងចំណុចនេះដែរខ្ញុំនឹងលើកយកពីចំណុចមួយគឺនិយាយអំពី acronym SMART ដែលត្រូវបានគេប្រើប្រាស់ដើម្បីពណ៌នាអំពី effective marketing objective អ្វីទៅជា acronym SMART acronym SMART ហ្នឹងគឺជាពាក្យកាត់ពីពាក្យចំនួន5ដែលមានដូចជា specific, measurable, attainable, realistic និង time based ឥឡូវក៏លេចមកមើលពាក្យទី1គឺ specific specific ជាភាពជាក់លាក់មួយ ដែលត្រូវបានប្រើប្រាស់ក្នុង marketing adjective អឺមានន័យថាប្រសិនបើយើងចង់ increase sale យើងមិនមែននិយាយគ្រាន់ថាខ្ញុំចង់ increase sale ហើយយើងត្រូវនិយាយឲ្យច្បាស់ថាខ្ញុំចង់ increase sale ក្នុងចំនួនទឹកប្រាក់ប៉ុណ្ណេះប៉ុណ្ណេះភាគរយអឺបើយើងគិតជាលុយអញ្ចឹងប៉ុន្មានៗអញ្ចឹងនិយាយឲ្យច្បាស់ច្បាស់លាស់ពាក្យទី2គឺ measurable អឺ objective អឺត្រូវតែធ្វើឡើងឲ្យមានភាពប្រកបថាតើការវាស់ស្ទង់នឹងបានអត់ ហើយយើងត្រូវកំណត់ថាតើភាពជោគជ័យរបស់យើងនឹងវានៅកំណត់កម្រិតប៉ុណ្ណាដូចដូចជា goal យើងចង់ increase brand awareness ប៉ុន្តែ យើង ធ្វើការវាស់ស្ទង់ដោយរបៀបណាអញ្ចឹងហើយការវាស់ស្ទង់របស់យើងនឹងអាចធ្វើតាមរយៈការកំណត់ចំនួន search នៅក្នុង social media យើង មើលទៅថាតើក្នុងប្រព័ន្ធ social media គឺ search អំពីផលិតផលយើងប្រព័ន្ធណា ការ mention របស់អតិថិជននិងការ follow និងការ feedback ផ្សេងៗជាដើមចំពោះទីពាក្យទី3គឺ attainable បើយើងចង់ increase sale ឲ្យដល់200%ប៉ុន្តែសួរថាតើនៅ ក្នុងនឹងនឹងវាពិតជាអាចទៅរួចអត់នៅក្នុងការ increase sale 200%ហ្នឹងអញ្ចឹងដើម្បីធ្វើឲ្យភាពធ្វើឲ្យមានភាពប្រកបថាការដាក់គោលដៅរបស់យើងនឹងវាសមហេតុផលនិងធ្វើយ៉ាងណាឲ្យវាមានលក្ខណៈ attainable ដែលយើងអាចថាអភាពទៅអាចទៅដល់ហ្នឹងយើងត្រូវព្រៀងនៅជំហាន ដែលទៀមទា ដើម្បីទៅដល់ objective របស់យើងនិងពាក្យទី4គឺ realistic ភាពប្រកបនិយម យើងសង្កេតឃើញថាមានគុណវិបត្តិមួយ ក្នុងចំណោមគុណវិបត្តិជាច្រើនដែលនៅក្នុងការសម្រេចនូវ objective មួយនោះគឺយើងមានទិសដៅប៉ុន្តែទិសដៅយើងអត់ចំទាំងស្រុងទេ អញ្ចឹង objective របស់យើង គួរណាស់តែមានភាពប្រតិកលានឹង purpose នៃអាជីវកម្មយើងចំពោះពាក្យចុងក្រោយគឺ time base time base គឺជាពេលវេលា យើងសង្កេតឃើញថា objective មួយគួរណាស់តែរួមបញ្ចូលនៅ time frame ភាគច្រើននៅ ក្នុង marketing objective ហ្នឹងផ្អែកទៅលើការកំណត់ជាឆ្នាំជាត្រីមាសប៉ុន្តែយើងសង្កេតថាវាអាចផ្លាស់ប្ដូរដែរ ពេលខ្លះវាអាស្រ័យទៅលើ aptitude យើងថាវាមានកម្រិតប៉ុណ្ណាហើយវាបាត់បែនទៅតាមកលៈទេសៈថាការងារយើងធំឬក៏តូចអញ្ចឹងហើយវាអាចគិតជាខែក៏អាចថាបានដែរតោះបន្ទាប់ពីពួកយើងបានដឹងអំពី adjective ហើយយើងចូលមកចំណុច2គឺ strategy អឺសេចក្ដីយុទ្ធសាស្ត្រគឺជាចំណុចមួយ ដែលនាំយើង ទៅកាន់គោលដៅរបស់អង្គភាពហើយក្នុងចំណុចហ្នឹងយើងសង្កេត អឺនោះចំណុចនឹងដែរយើងនឹងសង្កេតមើលអំពីការបង្កើតនិងការជ្រើសរើសនៅ strategy មួយដែលត្រឹមត្រូវក្នុងការបង្កើតយុទ្ធសាស្ត្រឬក៏ strategy ហ្នឹងយើងអាចអឺយើងសង្កេតឃើញថា SWOT analysis គឺជាវិធីសាស្ត្រមួយដែលអឺមានភាពប្រសើរបំផុតចំពោះយើងដែលយើងដឹងស្រាប់ហើយថាក្នុង SWOT analysis ហ្នឹងវាមានដូចជា strength ភាពខ្លាំង weakness ភាពខ្សោយ opportunity ឱកាសនិងចុងក្រោយគឺចុងក្រោយគេហ្នឹងគឺ threat គឺការកំចំកំហែង ហើយដើម្បីធ្វើការបង្កើតយុទ្ធសាស្ត្រតាម SWOT យើងត្រូវឆ្លងកាត់នៅដំណាក់កាលចាំបាច់មួយចំនួននៅខាងក្រោមដែលមានដូចជាទី1វិតម្លៃពីឥទ្ធិពលនៃកត្តាបរិស្ថានដែលមាននៅក្នុង PE STLE ហ្នឹងដែលពាក្យពេញរបស់ PE STLE ហ្នឹងគឺមកពីពាក្យថា political economic so socio social សំតោ technology legal ហើយនិង environmental factor ទី2គឺការវិនិច្ឆ័យអំពីអនាគតថាមានអ្វីផ្លាស់ប្ដូរខ្លះដែលយើង ត្រូវការបត់បែនតាមនឹងនិងទី3គឺការពិចារណាលើចំណុចខ្លាំងនិងចំណុចខ្សោយរបស់ក្រុមហ៊ុនតេតិនទៅនឹងអឺចំណុចសំខាន់សំខាន់ទាំងអស់របស់ក្រុមហ៊ុនយើងហើយនឹងទី4គឺការអភិវឌ្ឍនៅជំរឿដែលជាយុទ្ធសាស្ត្រ ជារួមម្ដងទៀតខ្លឹមសារជាក់លាក់នៃ strategy statement មានលក្ខណៈខុសគ្នាទៅតាមក្រុមហ៊ុននីមួយៗប៉ុន្តែ វាផ្ដោតលើចំណុចរួម ដូចខាងក្រោមគឺទី1 statement ដែលច្បាស់មានភាពច្បាស់លាស់អឺបង្ហាញពី objective របស់យើងនិងទី2ការពិពណ៌នា អំពីជំរឿននៃយុទ្ធសាស្ត្រដើម្បីសម្រេចបានអឺគោលដៅខាងលើហ្នឹង ទី3គឺការគូសបញ្ជាអំ គូសវាសអំពីផលប៉ះពាល់នានានៃយុទ្ធសាស្ត្រដែលយើងបានជ្រើសរើសដោយគោរពតាមចំណុចសំខាន់សំខាន់ដូចខាងក្រោមដែលមានដូចជា target marketing positioning marketing mix និង marketing ចូលមកដល់ចំណុច C គឺតាក់តិចតាក់តិចនេះគឺជាសកម្មភាពឬក៏ជំហានជាក់លាក់ដែលអ្នកអនុវត្តដើម្បីឲ្យសម្រេចបាននៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនយើងតាក់តិចជាប់ពាក់ព័ន្ធទៅនឹងការអនុវត្តគម្រោងជាក់លាក់និងធនធាន ហើយយើងសង្កេតឃើញថាតាក់តិចហ្នឹងគឺខុសពី strategy ដោយ strategy ផ្ដល់នៅផ្លូវមួយ ដើម្បីឲ្យយើងឈ្មោះទៅរកនៅគោលដៅរបស់អង្គភាពក្នុងលក្ខណៈជា long term នៅពេលដែលយើង មាន strategy យើងត្រូវតែមានតាក់តិចបន្ថែមទៀតព្រោះថាតាក់តិច គឺជាជំហានខ្លីៗនឹងជាការធ្វើកិច្ចការមួយ ក្នុងរយៈពេលខ្លីដែលវាជាសកម្មភាពក្នុងការ support ទៅនឹង strategy របស់យើងហើយចំពោះ ស៊ុនស៊ូដែលជាអឺអ្នក philosopher ជនជាតិចិនគាត់បាននិយាយថា strategy without tactics is the slowest route to the victory tactics without strategy is the noise before defeat មានន័យថាចំពោះ strategy ហើយនិង tactics គឺវាជាប់ពាក់ព័ន្ធគ្នាបើសិនជាអត់មួយណាក៏អត់បានដែរហើយយើងសង្កេតឃើញថាបើសិនតែ យើងមានតែ strategy ហើយអត់មាន tactics ចឹងហើយអឺ កម្រងយើងវាមានលក្ខណៈយឺតចូលមកចំណុចបន្ទាប់យើងក៏លេចទៅមើល overview about marketing planning process ដែលយើងចាប់ផ្ដើមដំបូងគេហ្នឹងគឺដើម្បីទទួលបាននៅ marketing audit យើងត្រូវសង្កេតមើលលើ internal audit ដែលមានដូចជា macro environment ដែលក្នុងនោះមានដូចជា socio cultural technological economic environmental political legal និង ecological ហើយនឹងយើងក៏លេចមើលទៅលើ internal internal កតាខាងក្នុងនៃ audit market analysis ហើយយើងក៏មិនភ្លេចដែរយើងមើលទៅលើ goal ឬក៏យើងហៅមួយទៀតថា corporate mission ដើម្បីបង្កើតបានជា marketing audit ឬក៏អឺ analyze current market situation នឹងហើយបន្ទាប់ពីបង្កើតបាន marketing audit នឹងហើយយើងអឺបង្កើតបានជា SWOT analysis ដែលមានដូចជា internal strength និង weakness និង external គឺ opportunity និង threat បន្ទាប់ពីយើងបាន SWOT analysis ហ្នឹងហើយយើងអឺឈានទៅដល់ដំណាក់កាលមួយទៀតគឺ statement of marketing objective បន្ទាប់ពីយើងបាន statement ហ្នឹងហើយយើងធ្វើការព្យាករណ៍ sale របស់យើងហើយឬក៏យើងកណនីអំពីសក្តានុពលនៃការលក់បន្ទាប់ពីយើង ធ្វើការព្យាករណ៍ហើយយើងបង្កើត ហើយនឹង select នៅលើ strategy ណាមួយដែលយើងគិតថាត្រឹមត្រូវបន្ទាប់មកទៀតយើងធ្វើធ្វើការរៀបចំ នៅ marketing program ឬហៅថា marketing mix អឺហើយមួយទៀតយើងដំណាក់កាលមួយទៀតយើងត្រូវបែងចែក resource របស់យើងឲ្យបានសមស្របហើយបន្ទាប់មកយើងអនុវត្តគម្រោងយើងយកមកនៅពេលអាសំទោសនៅពេលអនុវត្តគម្រោងហើយយើងធ្វើការវាស់ស្ទង់និង control បន្ទាប់មកយើងត្រឡប់មកសាកដើមវិញ ទៅ statement of marketing objective នៅពេលដែលយើងបាន feedback ពីអតិថិជនហើយយើងត្រឡប់មកចំណុចចុងក្រោយគេនឹងវិញទៀតគឺវាវិលត្រឡប់ ទៅវិញទៅមកដែលវាមានលក្ខណៈបតិកលាគ្នាជំរាបសួរគ្រូសិស្សសិស្សមិត្តភ័ក្តិទាំងអស់គ្នាឥឡូវចូលដល់ចំណុចរបស់ខ្ញុំហើយ4 the flash of selling in the marketing plan បញ្ជី1 Sale Function ទូនេះសំខាន់នៃមុខងារ លក់នៅក្នុងដំណើរការរៀបចំផែនការគឺជាការផ្ដល់ព័ត៌មានដំណាក់កាលមួយចំនួននៅក្នុងការរៀបចំផែនការដែលមុខងារនៃការលក់អាចធ្វើបាននោះគឺ A analysis of current marketing situation marketing audit B determining sales potential and sales forecasting C generating and selecting strategy D Marketing Implementation and Control Analysis of current marketing situation ប្រធានផ្នែកលក់អាចចូលរួមចំណែកដ៏មានតម្លៃទាក់ទងនឹងចំណេះដឹងអំពីដៃគូប្រកួតប្រជែងនិងជំហររបស់ពួកគេនៅក្នុងទីផ្សារទុនទីផ្ដល់ព័ត៌មាននៃអ្នកគ្រប់គ្រងផ្នែកលក់គួរតែយកចិត្តទុកដាក់ព្រោះ តាមរយៈការលក់ពួកគេត្រូវមានឧត្តមគតិផ្ដល់ព័ត៌មានត្រឹមត្រូវនិងទាន់សម័យដែលផ្អែកលើការឆ្លើយតបរបស់អតិថិជនជាពិសេសនាយកប្រតិបត្តិផ្នែកលក់ដោយសារតែការបន្តទំនាក់ទំនងដែលពួកគេមានជាមួយអតិថិជនអាចផ្ដល់ជូននូវព័ត៌មានដ៏មានតម្លៃអំពីការផ្លាស់ប្ដូរតម្រូវការនិងតម្រូវការរបស់អតិថិជនអឺ determining sale potential and sale forecasting ការទទួលខុសត្រូវដ៏សំខាន់របស់អ្នកគ្រប់គ្រងផ្នែកលក់គឺការរៀបចំនៃការព្យាករណ៍ការលក់សម្រាប់ប្រជាជនចាប់ផ្ដើមក្នុងការធ្វើអាជីវកម្មការព្យាករណ៍រយៈពេលខ្លីមធ្យមនិងវែងដែលអ្នកគ្រប់គ្រងផ្នែកលក់បង្កើតបានជាមូលដ្ឋានសម្រាប់បែងចែកធនធានរបស់ក្រុមហ៊ុនដើម្បីសម្រេចបាននូវការលក់ដែលរំពឹងទុក Generating and Selecting Strategy ទោះបីនៅក្នុងការអនុវត្តជាក់ស្ដែងវាមិនតែងតែកើតឡើងក៏ដោយជាពិសេសអ្នកគ្រប់គ្រងនិងប្រធានផ្នែកលក់គួរតែយើងលើកទឹកចិត្តបុគ្គលិកផ្នែកលក់ឲ្យផ្ដល់ព័ត៌មានលើភាពសមស្របនៃយុទ្ធសាស្ត្រទីផ្សារកម្លាំងផ្នែកលក់គឺស្ថិតនៅជួរមុខនៃទីផ្សារយុទ្ធសាស្ត្រហើយអាចវាយតម្លៃបានកាន់តែច្បាស់ថាតើទីផ្សារគោលដៅដែលមានស្រាប់នឹងឆ្លើយតបទៅនឹងគំនិតដូចដើមទីផ្សាររបស់ក្រុមហ៊ុនដោយរបៀបណា។ ជាការពិតដែលថាមានមនុស្សជួមមុខដែលទទួលបានអត្ថប្រយោជន៍ពីការតាក់ទងច្រើនបំផុតជាមួយអតិថិជនមិនគួរត្រូវបានមើលរំលងពួកគេអាចណែនាំផលិតផលដល់អតិថិជននិងចេះឥទ្ធិពលទៅលើអតិថិជនបាទ getting implementation and control ការរៀបចំ ការព្យាករនៃការលក់គឺជា កត្តាចាំបាច់ជាមុនសម្រាប់ផែនការទីផ្សារលម្អិតនេះការព្យាករនេះត្រូវបាន ប្រើក្នុងការរៀបចំថវិកាលក់ផងដែរនៅលើមូលដ្ឋាននៃការព្យាករណ៍ការលក់អ្នកគ្រប់គ្រងការលក់ត្រូវកំណត់ថាតើកម្រិតចំណាយអ្វីខ្លះនឹងត្រូវបានទៀមទាដើម្បីសម្រេចបាននូវកម្រិតនៃការលក់ដែលបានព្យាករណ៍4.2 Influence of marketing plan on sales activity strategy and tactics យុទ្ធសាស្ត្រនៃការលក់ទៅបានជះឥទ្ធិពលដោយផ្ទាល់ចំពោះការសម្រេចចិត្តធ្វើផែនការលើធាតុផ្សព្វផ្សាយនៃទីផ្សារចម្រុះហើយចូលដល់ the promotional mix វាមានន័យផាកផាលគ្នានឹង communicational mix វាបែងចែកជា6គឺ1 advertising ការផ្សាយពាណិជ្ជកម្មត្រូវបាន ប្រើប្រាស់យ៉ាងខ្លាំងដោយ ម៉ាកដែលមានហោប៉ៅជ្រៅឬអ្នកដែលមានគូប្រកួតប្រជែងច្រើននៅក្នុងទីផ្សារការផ្សាយពាណិជ្ជកម្មតម្រូវឲ្យយើងមាន ការផ្សាយពាណិជ្ជកម្ម ពិសេសមួយផងដែរសារដែលមានលក្ខណៈប្លែកនិងមានអត្តពលកាន់តែច្រើននោះគឺតំណាក់តំណងរវាងយីហោដែលផ្សាយពាណិជ្ជកម្មនិងអ្នកប្រើប្រាស់ Personal Selling ការលក់ផ្ទាល់ខ្លួនគឺជាវិធីសាស្ត្រទូទៅទី2ក្នុងការផ្សាយតាក់ទងពីគុណប្រយោជន៍នៃផលិតផលរបស់យើងដល់ អតិជនចុងក្រោយនឹងបំលែងគាត់ពីការឈានទៅរកការរំពឹងទុកក្នុងចុងក្រោយដល់អតិថិជនរបស់យើងនេះជាហេតុដែលក្រុមហ៊ុនកម្ពុជាកម្ពុជានិងសូម្បីតែអាជីវកម្មខ្នាតតូចសពថ្ងៃកំពុងផ្ដោតលើការលក់បន្តខ្លួន Sales promotion មានវិធីផ្សេងផ្សេងគ្នា ជាច្រើនក្នុងការដំណើរការផ្សព្វផ្សាយការលក់និងកលឹះនិងយុទ្ធសាស្ត្រផ្សេងផ្សេងគ្នាជាច្រើនដែលមានមូលដ្ឋានលើវិស័យដែលយើងកំពុងមាន ទាំងនោះមានដូចជា trade discount sale promotion និង e-commerce public relation ទំនាក់ទំនងសាធារណៈគឺជាសិល្បៈនៃការផ្សព្វផ្សាយព័ត៌មានអំពីផលិតផលឬសេវាកម្មរបស់យើងនៅក្នុងដែនសាធារណៈដូច្នេះការឃោសនាមួយចំនួនត្រូវបានបង្កើតឡើងហើយមនុស្សនិយាយគ្នាអំពីរឿងនោះឧទាហរណ៍ការចុះផ្សាយតាមកាសែត ការផ្សាយពាណិជ្ជកម្មការនិយាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត sponsor social media direct marketing ជាការពិតអត្ថប្រយោជន៍នៃការផ្សាយពាណិជ្ជកម្ម digital គឺថាសូម្បីតែអាជីវកម្មខ្នាតតូចក៏អាចចូលរួមបានដែរហើយវាមិនថ្លៃដោយការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ទេ ជាលទ្ធផលប្រាក់ចំណូលសរុបដែលទទួលបានពីការផ្សាយពាណិជ្ជកម្ម digital គឺមានច្រើនបន្តមកទូរទស្សន៍ឬកាសែត ប៉ុន្តែមិនត្រឹមតែអាជីវកម្មខ្នាតតូចប៉ុណ្ណោះទេសូម្បីតែម៉ាកល្បីៗក៏ចូលរួមក្នុងការផ្សាយពាណិជ្ជកម្មតាម Digital ដែរព្រោះវាជួយឲ្យយីហោនេះឈានទៅដល់អតិថិជនចុងក្រោយ Interactive Marketing ការធ្វើទីផ្សារអន្តរកម្មដែលជួនកាលហៅថាការធ្វើទីផ្សារដែលផ្អែកលើព្រឹត្តិការណ៍ឬព្រឹត្តិការណ៍ដែលជំរុញដោយព្រឹត្តិការណ៍គឺជាយុទ្ធសាស្ត្រទីផ្សារដែលប្រើបណ្ដាញទំនាក់ទំនងពីផ្លូវដើម្បីបង្ហាញ ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនដោយផ្ទាល់ឧទាហរណ៍តាមរយៈ chat តាមរយៈ Instagram ឬតាមរយៈ email វាជាការសំខាន់ណាស់ដែលធាតផ្សំនៃការផ្សាយ ផ្សព្វផ្សាយធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវគោលបំណងរបស់ក្រុមហ៊ុនកិច្ចការរៀបចំផែនការសំខាន់មួយនៃការគ្រប់គ្រងគឺជាការសម្របសម្រួលសកម្មភាពផ្សព្វផ្សាយលេខ14.3 The Fleming Decision កត្តាជាច្រើនជាឥទ្ធិពលទៅដល់ការសម្រេចចិត្តធ្វើផែនការ លើកន្លែងដែលត្រូវសង្កត់ធ្ងន់លើការផ្សព្វផ្សាយក្រុមហ៊ុននៅក្នុងឧស្សាហកម្មតែមួយមានភាពខុសគ្នាត្រង់កន្លែងដែលពួកគេដាក់ការផ្សព្វផ្សាយជាការពិតដែលធ្វើឲ្យមាន ការលំបាកក្នុងការជាក់លាក់អំពីការអភិវឌ្ឍការផ្សព្វផ្សាយនៅក្នុងក្រុមហ៊ុនជាក់លាក់ប៉ុន្តែមានកត្តាសំខាន់មួយចំនួនទៀតដែលជាឥទ្ធិពលដល់ការសម្រេចចិត្តនេះត្រូវបានគូសបញ្ជាក់កត្តាសំខាន់សំខាន់ជាងនេះទៀតដែលតកតងនឹងការសម្រេចចិត្តមានដូចជា1 ប្រភេទទីផ្សារ2ដំណាក់កាលនៃដំណើរការទិញ3យុទ្ធសាស្ត្រជំរុញនិងយុទ្ធសាស្ត្រទាញ4ដំណាក់កាលនៅក្នុងវដ្តផលិតផល បាទលើចំណុចរបស់ខ្ញុំទៅបានចប់ហើយសូមឲ្យមិត្តរួមក្រុមរបស់ខ្ញុំបន្ត ជំរាបសួរលោកគ្រូនិងស្ទូស្ដីមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំឈ្មោះសេសម៉ាលីដែលឥឡូវនេះខ្ញុំមក present បន្តពីមិត្តភ័ក្តិរបស់ខ្ញុំដែលចំណុចឲ្យខ្ញុំត្រូវ present នេះគឺនិយាយអំពីកត្តាដែលតកតងទៅនឹងសេចក្តីសម្រេចចិត្តដែលកត្តាទាំងនោះវាមាន4ដែលទី1គឺ Thai of market ទី2 stake in buying process ទី3 past vs full strategy ទី4 stake in the product life cycle តែ Thai of market ហ្នឹង គឺជាការសម្រេចចិត្តរបស់ company មួយ ថាតើត្រូវធ្វើ business តាមបែប B2B ឬមួយក៏ B2C ដែល business តាមបែប B2B ហ្នឹងគឺជាការធ្វើជំនួយរវាង business មួយទៅ business មួយទៀតដែលមិនមែនជាអតិថិជនតែ វាជាដៃគូសហការក្នុងការដោះដូរផលិតផលឬក៏សេវាកម្មនៅក្នុងការផ្គត់ផ្គង់ឲ្យគ្នាទៅវិញទៅមក PI business អឺតាមបែប B2C វិញគឺជាការលក់ផលិតផលឬក៏សេវាកម្មដោយផ្ទាល់ទៅកាន់អតិថិជនតែម្ដង និងចំណុចទី2គឺ stack in buying process ដែល stack in buying process នេះគឺវាមានចែកចេញជា5ផ្សេងផ្សេងទៀតមុននឹងឈានទៅដល់ការទិញដែលទី1នោះគឺ an awareness ដែល an awareness ហ្នឹង company ត្រូវធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនយល់ដឹងអំពីផលិតផលឬក៏សេវាកម្មរបស់ ខ្លួនព្រោះថានៅដំណាក់កាលនេះ customer ពុំបានដឹងថា company យើងមានអ្វីដែលពួកគេត្រូវការឬក៏ចង់បាននោះទេដូច្នេះយើងត្រូវធ្វើយ៉ាងណាឲ្យអតិថិជនរបស់យើងមានការយល់ដឹងឬពីការធ្វើ product ឬក៏ service របស់ក្រុមហ៊ុនយើង តាមរយៈការ promote តាម Facebook តាម Instagram ឬក៏ YouTube ជាដើមឬក៏អាចថាជួយបុគ្គលដែលមានអត្តពលដូចជា តារាល្បីល្បីអីមកឲ្យមកប្រម៉ូទទៅលើផលិតផលឬក៏សេវាកម្មរបស់ខ្លួនដើម្បីឲ្យអតិថិជនហ្នឹងអឺស្វែងយល់ពី product របស់យើងទី2គឺ awareness ដែល awareness គឺជាដំណាក់កាលដែលអតិថិជនបានយល់ដឹងពីក្រុមហ៊ុនរបស់យើងខ្លះខ្លះហើយថាផលិតផលឬក៏សេវាកម្មរបស់យើងហ្នឹងជាអីគេហើយគុណភាពបែបណាតម្លៃបែបម៉េច ហើយមានលក់នៅកន្លែងណាអីចឹងដូចនេះក្នុងនាមយើងជា decision maker យើងត្រូវសម្រេចចិត្តថាតើអ្វីដែល customer កំពុងហកស្វែងរកពីផលិតផលឬក៏សេវាកម្មរបស់យើងដើម្បីងាយស្រួលនៅក្នុងដាក់ target ហើយនឹងមួយទៀតគឺ comprehension ដែលដំណាក់កាលនេះគឺ customer បានយល់ច្បាស់អំពីព័ត៌មាននៃការធ្វើសេវាកម្មរបស់យើងហើយដូច្នេះយើងមិនចាំបាច់ មិនចាំបាច់ធ្វើអីច្រើនទេនឹងដំណាក់កាលចុងក្រោយគឺ conviction and purchase ការជឿជាក់ហើយនឹងការទិញដោយឆ្លងកាត់ដំណាក់កាល3ខាងលើរួចមកហើយធ្វើឲ្យ customer មានការជឿជាក់ទៅលើ product ក៏ដូចជា service នៅក្នុង company ដូច្នេះហើយក៏ឈានទៅដល់ការទិញប្រកបដោយទំនុកចិត្ត និងមួយទៀតគឺ Pass vs Pool Strategy ដែលចំណុចនេះផ្ដោតសំខាន់ទៅលើការ promotion និងការធ្វើ advertising ដើម្បីបង្កើនការលក់ដែល Pass Strategy ហ្នឹងវាគឺជាយុទ្ធសាស្ត្រមួយនៅក្នុងការលក់ផលិតផលឲ្យទៅដល់អតិថិជនដោយឆ្លងកាត់តាមរយៈបណ្ដាញចែកចាយនិង Pool Strategy វាគឺជាយុទ្ធសាស្ត្រមួយដែលទាមទារការចំណាយខ្ពស់ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មនិងការលើកកម្ពស់អតិថិជនដើម្បីបង្កើតតម្រូវការឲ្យអតិថិជននិងចំណុច ចុងក្រោយគឺ stake in the product life cycle ដែលវាជាដំណើរការមួយដែល ផលិតផលឆ្លងកាត់ពីការ ចូលទីផ្សារដំបូងរហូតដល់វាធ្លាក់ចុះឬត្រូវដកចេញពីទីផ្សារតែម្ដង ដែលនៅក្នុង stake in the product life cycle ហ្នឹងវាត្រូវបែងចែកជា 4ដំណាក់កាលដែលទី1គឺ introduction introduction ទី2 grow ទី3 maturity ទី4 decline ដែល introduction ហ្នឹងគឺជាដំណាក់កាលដែលក្រុមហ៊ុនអាចទទួលបានការឆ្លើយតបពីអតិថិជន ចំពោះផលិតផលប្រសិនបើ customer ពេញចិត្តឬក៏មិនពេញចិត្តនិងដំណាក់កាល grow ដំណាក់កាល grow អតិថិជនគឺជាកំពុងតែចាប់យកផលិតផលនិងធ្វើការតែងកាន់តែច្រើនឡើង នៅផលិតផលរបស់យើងដូច្នេះទីផ្សារនៅក្នុងដំណាក់កាលនេះមានគោលបំណងបង្កើនចំណាយទីផ្សាររបស់ផលិតផលឲ្យកាន់តែច្រើនឡើងនិងទី3 maturity នៅចំណុចនេះ ការលក់អាចនឹងចាប់ផ្ដើមយឺតឬក៏ធ្លាក់ចុះតែម្ដងដោយដំណាក់កាលនេះក្រុមហ៊ុនត្រូវតែអាប់ដេតទៅលើផលិតផលរបស់ខ្លួនដើម្បីបង្កើនឲ្យមានការលក់ដែល the maturity stage នេះអាចមានរយៈពេលយូរឬក៏ខ្លីវាអាស្រ័យទៅលើផលិតផលរបស់យើងនិងមួយទៀត decline decline គឺជាដំណាក់កាលដែលក្រុមហ៊ុនបាត់បង់ចំណាយទីផ្សារកាន់តែច្រើនឡើងហើយដោយមានការប្រកួតប្រជែងផងដែរនោះទៅធ្វើឲ្យមានការលក់ធ្លាក់ចុះជាគំហុក អឺស្លាយបន្ទាប់ចូលមកដល់ conclusion ដែល conclusion នេះគឺជាការសរុបសេចក្តីរបស់ chapter 2តែម្ដង ដែលទី1នោះគឺគម្រោងសម្រាប់ sales strategy និង tactic ត្រូវបានបង្កើតឡើងហើយត្រូវបានដំណើរការ នៅ ក្នុងគម្រោងនៃការធ្វើផែនការទីផ្សារនិងទី2គឺយើងបានសិក្សាទៅលើមុខងារនៃការលក់ ថាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតផែនការទីផ្សារការផ្តល់ទិន្នន័យពីអតិថិជនការធ្វើទីផ្សារនិងការប្រកួតប្រជែងការព្យាករណ៍ការលក់និង budget ហើយទី3គឺកតាយើងបានសិក្សាពីកតាដូចជាការទីផ្សារប្រភេទផលិតផលដែលបានបោះជំហាននៅក្នុងការទិញ Path VS Pool Strategy Stack in the Product Life Cycle បានជាអត្ថពលទៅដល់យុទ្ធសាស្ត្រផ្សព្វផ្សាយហើយនិងលទ្ធផលនៃការលក់និងចំណុចចុងបញ្ចប់គឺយើងបានសិក្សាទៅលើយុទ្ធសាស្ត្រនៃការលក់យើងឃើញថាទំនាក់ទំនងរវាង Advertising ហើយនិង Selling ចំណុចដែលសំខាន់របស់វាគឺភាពស្មោះត្រង់របស់ក្រុមហ៊ុននិងអ្នកផ្គត់ផ្គង់ដែលមានឲ្យគ្នាទៅវិញទៅមកអឺឥឡូវការ present របស់ខ្ញុំឈានមកដល់ទីបញ្ចប់ហើយសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានយកចិត្តទុកដាក់